នាងសមាវតីជាស្ត្រី មួយ ដែលជាសមាទិដ្ឋិធ្វើបុណ្យណានាងធ្វើបុណ្យកុសលខ្លាំងណាស់ប៉ុន្តែដោយសារតែនាងធ្វើល្អចឹងទៅវាមានវាមានអ្នកចំណែនវាមានអ្នកឈ្នានេះធ្វើបាបនាងរហូតដល់ចុងក្រោយគេដុតនាងឆេះនាងនៅលើលើផ្ទះហើយគេដុតឆេះនាងស្លាប់ទៅ ហើយមហាជនទាំងអស់ជាអនុមគ្នានិយាយថាមិនគួសព្រោះមនុស្សនឹងធ្វើតែល្អមិនគួសមិនគួសនិយាយពីមាត់មួយទៅមាត់មួយអញ្ចឹងណាប៉ុន្តែពេលជួបព្រះសម្មាសម្ពុទ្ធព្រះអង្គមានតពញ្ញាណបើកមើលបុព្វកម្មរបស់នាងនឹងទៅថាអឺជាតិនេះវាមិនគួមែនហើយប៉ុន្តែជាតិមុនវាគួណែឃើញទេណាបានរតនីឲ្យព្រះអង្គសំដែងព្រះអង្គសំដែងពីបុព្វកម្មរបស់នាងសមាវតីណានាងសមាវតី ជាមហេសីរបស់ស្ដេចមួយឈ្មោះថាឧទេនស្ដេចពីដើមមហេសីច្រើនប្រពន្ធច្រើនណាព្រះបាទឧទេនហ្នឹងវាមានប្រពន្ធដល់ទៅ4នោះប៉ុន្តែអាត្មាដែលប្រែកម្ពីហ្នឹងចាំទៀបជាងគេគឺនាងសមាវតីហើយនាងមាកន្តយានាងមាកន្តនាង សមាវតីជានាងសមាតិដ្ឋិនាងមាកន្តយាជាអ្នកលោឆាយហើយដល់ពរាជាលោកស្រឡាញ់មហេសីទាំងពីរហ្នឹងប៉ុន្តែ ឃើញនាងសមាវតីនឹងដូចជាពរាជាយក ចិត្តទុកដាក់ច្រើនថែទាំច្រើនណាអញ្ចឹងធ្វើឲ្យ នាងមាកន្តយានឹងនាងមានចិត្តមួយដែលចំណែនមិនពេញចិត្តចំពោះនាងសមាវតីអញ្ចឹងនាងរកវិធីសពបែបយ៉ាងទាំងអស់ធ្វើមិនព្រោះមនុស្សយើងបើទៅធ្វើបាប រាជាធ្វើបាបប្តីហ្នឹងពីព្រោះអ្នកដែលខ្លួនស្រឡាញ់มันអាចធ្វើកើតអញ្ចឹងធ្វើបំផ្លាញអ្នកណាដែលប្តីរបស់ខ្លួនហ្នឹងស្រឡាញ់មនុស្សយើងវាអញ្ចឹងណាអញ្ចឹងនាងមាគន្ធយានេះអាត្មានិយាយសង្ខេបនៅពេលដែលនាងបានបានជាមហេសីហើយបើតាមរឿងហ្នឹងវែងណាញោមវែងឥឡូវចង់ស្ដាប់វែងហ្នឹងអត់ឥឡូវបន្តិចចុះសំដែងបើកវងកញ្ចក់បន្តិចចុះដើម្បីឲ្យញាតិញោមបានតាមដានសាច់រឿងព្រះជាអង្គហ្នឹង ដែលនាងមាកន្តយាហ្នឹងនាងនៅជាមួយឪពុកមានាងនៅមួយឪពុកមាហើយប្រពន្ធណែឪពុកម្ដាយពិសេសឪពុករបស់ នាងមាកន្តយាហ្នឹងដើររកប្តីឲ្យកូនចង់បានប្តីដែលល្អអញ្ចឹងសម័យពីដើមគេចេះមើលបាតដៃមើលបាតជើងអញ្ចឹងណាឧទាហរណ៍បាតដៃអាត្មាហ្នឹងវាយ៉ាងម៉េចមានលុយຕົកលុយបានអីបាននេះຕົកលុយមិនសល់អីគេមើលដឹងណា ណាញោមហួរគាត់ចេះមើលដែរណាគេដូច្នេះនឹកឃើញថាដើររោប្តីណាដែលសំណំទុកឲ្យកូនពុកហ្នឹងណាប៉ុន្តែម្ដាយជាមនុស្សមួយដែលមានគុណធម៌មនុស្សជឿបនជឿបាបហើយយល់ច្បាស់ម្ដាយរបស់នាងនាគាននិយាហ្នឹងដល់ពេលដើរដើរទៅរោប្តីទៅទៅឃើញ ដើរទៅដល់ពាក់កណ្ដាលផ្លូវពពុតលោកគង់នៅក្រោមដើមឈើមួយក្បែរផ្លូវធ្វើដំណើរទៅនោះដល់ព្រាមនឹងទៅឃើញទៅឃើញអាការៈរបស់ពពុតស្អាតណាស់រាងលោកស្អាតមកញោមពពុតណាហើយប្រភ័ក្រលោកអ្នកណាក៏ដោយគាត់ថាឃើញគឺដឹងថាស្រឡាញ់ចូលចិត្តហ្មងមនុស្សគេហៅអំណោយទានណាបើអ្នកខ្លះឃើញចង់តវាយអ្នកខ្លះឃើញទៅគឺអំណោយទានស្រឡាញ់ហ្មងចូលចិត្តវាអញ្ចឹងញោម ដល់ពេលអញ្ចឹងទៅឃើញថាអូយកទៅឲ្យទៅទៅប្រាប់កូនថាឲ្យមកយកធ្វើជាស្វាមីមកទៅដឹងធ្វើធ្វើស្វាមីរបស់កូននាងមានកនយាអញ្ចឹងទៅប្រាប់ភរិយាភរិយាគ្រាន់តែឃើញបាតជើងបាតជើងរបស់ឃើញប្របាទរបស់ព្រះសម្មាសម្ពុទ្ធដឹងថាបុគ្គលនេះមិនត្រូវការដោយគ្រួសារទេបានន័យថាវាអត់ជាប់ចម្ពាក់ក្នុង គ្រួសារទេកាមកលេសទេអញ្ចឹង អត់រវល់ទេប្រពន្ធដឹងច្បាស់អញ្ចឹងប៉ិនប្តីអត់ជឿក៏យកកូននឹងទៅម្ញាក់ម្ញាក់ជាមួយនឹងប្រពន្ធទៅដល់ព្រះ សម្មាសម្ពុទ្ធព្រះអង្គគិតឥឡូវមានមនុស្សពីរនាក់ដែលត្រូវអនុគ្រោះនិយាយមួយណាបើសណានិយាយសាច់បញ្យលសំដែងសាច់ចាក់ធរទៅឪពុកហើយនឹងម្ដាយបានសម្រេចមគ្គផលនិយាយបើនិយាយសាច់ចាក់ធរបញ្យលណា អញ្ចឹងម្ដាយហើយនៅពុកបានសម្រេចមគ្គផលប៉ុន្តែនាងចងគំនុំជាមួយប្រពុតហើយញោមយល់ទេហ្នឹងហើយអញ្ចឹងរើសយកមួយណាអញ្ចឹងព្រះអង្គយកអ្នកគ្នាច្រើនណាស់ពាក្យពិតវរែងស្លែងឃើញទេពាក្យពិតវរែងស្លែងព្រះអង្គថាអូយនាងឯងស្អាតស្អីមុខអញ្ចឹងអីអញ្ចឹងថាអីសិតតាដែងក្អែលសិតតាអីអញ្ចឹងនាងនឹងខំតើងហ្មងខំថាបើស្រឡាញ់មិនស្រឡាញ់ទេចាំបាច់ប្រអាប់ ស្រឡាញ់ស្រឡាញ់ពីរអ្នកឪពុកម្ដាយបានសម្រាប់វគ្គផលទៅស្រឡាញ់ស្រឡាញ់ច្បាច់ប្រអាប់ខំបងនឹកឃើញថាថ្ងៃណាមួយ បានធ្វើជាមហេសីស្ដេចក្នុងសងសឹកពុទ្ធនឹងបាននឹងសងសឹកធ្វើការសងសឹកអាត្មានិយាយច្រូតកាត់ក្រោយមកនាងក៏បានធ្វើជាមហេសីស្ដេចនាងសមាបតីក៏បានធ្វើមហេសីស្ដេចប៉ុននាងមួយដែល នាងមាកន្តយានេះគឺនាងមានគំនុំគុំគួននៅក្នុងខ្លួនមកក្នុងខ្លួនណា ចំណែកនាងសមាវតីនាងអត់ទេដឹងតែពីរឿងធ្វើបន ធ្វើកសលចិត្តល្អចិត្តល្អហើយអាណិតអាសូរគេឃើញគេអត់ហ្នឹងគឺអស់ពីខ្លួនហើយណានាងសមាវតីឃើញហ៎មានអ្នកយល់អ្នកដឹងគាត់ថានេះញោមសមាវតីលើសពីសមាវតីអាណិតតាគេមកជីវិតគាត់ចូលចិត្តធ្វើទៀនណាធ្វើទៀនធ្វើបន់ព្រះរាជាលោកស្រឡាញ់យកចិត្តទុកដាក់ ជាពិសេសនាងសមាវតីពួកគេមនុស្សល្អជាងចឹងនាងមាកណ្ឌយាប្រច័នចំណែនចំណែនហ្មងដល់ពេលចំណែនក៏រកវិធីធ្វើបាប នាងអស់ពីមួយ ចូលមួយអស់ពីមួយ ចូលមួយរហូតយកពោះវែកដាក់ក្នុងពិនរបស់ពរាជាហើយទៅឈរទន្ទ្រាំនឹងពរាជា ថាស្ដាច់អីក៏ល្ងងម្លេះគេយកអាសេរពឹសមកដាក់ក្បែរខ្នើយចិត្តផងសម្លាប់ហើយអត់ដឹងខ្លួន នៅតាគៀកកោយមួយនាងហ្នឹងអូអានឹងពាកឆ្លោះទៅញោមញោមមកធ្លាប់ដឹងគេថាឲ្យសពបែបយ៉ាងទាំងអស់ព្រះជាលោកមើលចុះមើលឡើងឃើញពស់នៅ ក្នុងពិនឬអីហ្នឹងក៏ក្រោយមកក៏ស្ងប់ភាសា ចុងក្រោយមែនតែនវិវាទ3 4រឿងចុងក្រោយមែនតែននាងចាប់ផ្ដើមដុតដុតប្រាសាទនាងសមាវតីហ្នឹងណាដុត នាងសមាវតីនៅក្នុងប្រាសាទបរិជាលោកកលែងចេញទៅក្រៅអញ្ចឹងនាងមាកន្តយាហ្នឹងក៏លួចឲ្យគេចាប់ដើមចាក់សាំងចាក់អីនៅពីក្រោមអញ្ចឹងណាដុតនាងសមាវតីដែលនៅឯលើនោះឆេះទាំងអស់ឆេះទាំងបរិវារឆេះទាំងនាងបនសមាវតីនឹងស្លាប់នៅលើអាគារទាំងទៅប្រាសាទទាំងទៅព្រះជាឮដំណឹងនឹងលោកស្លុតចិត្តនឹកឃើញថាវាហួសចិត្ត នាងនោះជាមនុស្សល្អមិនចេះតបតសោះហេតុអីក៏គេធ្វើបាបនាងដល់ថ្នាក់ហ្នឹងមានឱកាសនឹងរត់ហើយប៉ុន្តែមិនរត់ទៀតនាងគិតថានេះមកពីកម្មយើងហើយបានយើងត្រូវអញ្ចឹងគេផ្សេងទៀតមិនក៏មកដុតមកដុតអីទៅប្រសាទយើងចំណែននោះនាងនឹងប្រច័នណារោគប្រច័នហើយវាគួបផ្សំនឹងកម្មយើងផងពីអតីតនោះនាងនោះវាវាគួបផ្សំនឹងកម្មអញ្ចឹងដុតឆេះឆេះរហូតដល់ស្លាប់ រាជាលោកខឹងលោកប្រោបាយកលហ្មងលោកប្រោបាយកលលោកធ្វើជាផ្ទះដៃថាអូយអ្នកណាអីក៏យល់ចិត្តយើងម្លេះអ្នកណាអីក៏យល់ចិត្តយើងម្លេះយើងស្អប់នាង សមាបតីនឹងណាស់អូយើងស្អប់នាងនឹងណាស់បើអ្នកណាចេញមុខមកសារភាព ថាជា អ្នកដៃដល់សម្រាប់នាងនឹងយើងឲ្យរង្វាន់ជាទីគាប់ចិត្តណែព្រះរាជាអញ្ចឹងហើយធ្វើម៉េចទៅវិញយោធ្វើម៉េចទៅ អូគាត់គាត់ចចាប់ដើមចេញមុខមកហ្មងនាងគាត់និយាយចង់បានរង្វាន់អីជំនុំដំបង ថាលួច ធ្វើកុំឲ្យពរិជាដឹងនោះដល់ទៅធ្វើទៅទៅត្រូវចិត្តពរិជាទៅចង់សម្លាប់នាងនឹងមែនប៉ុន្តែអត់ដឹងពរិជាលោក មានបញ្ញាចង់ដឹងមុខមាត់ពិតនោះមានអីថាទូបង្គំបងទូបង្គំនាង មាគាត់និយាយទូបង្គំទូបង្គំមានឯណា ហើយមិនមែនតានាងទេខ្ញុំឪពុកមាក៏ចូលរួមដៃជើងអីជាមួយដែរ ចងខ្សែចងស្អីស្អីណាមកអាទាំងអស់ញោមហើយព្រះរាជាឲ្យគេជីកដៅ កប់នាងនឹងទាំងរស់នៅពាក់កដាលនៅស្ថាបតកកដុតលើងឲ្យឆេះទាំងរស់នឹងមកស្លាប់ទាំងអស់ពេលហ្នឹងបានប្រពុតព្រះអង្គសម្ដែង ទាញពីរឿងកម្មផលព្រះអង្គសម្ដែងថាជួនកាលកម្មពេលខ្លះវាធ្វើវាឲ្យផលជាតិនេះប៉ុន្តែកម្មខ្លះ យើងធ្វើតែល្អទេជាតិនេះក៏ប៉ុន្តែកម្មយើងមិនល្អពីអតីតជាតិបានព្រះអង្គលើកដូចនាងសមាវតីអញ្ចឹងជាតិនេះនាងធ្វើតែល្អប៉ុន្តែហេតុអីត្រូវបានគេដុតឆេះលើវសាទបាទព្រះអង្គថាមិនគួរមែនហើយប៉ុន្តែជាតិមុនវាគួរនាងធ្លាប់កើតជាមហេសីស្ដាច់ដូចគ្នាហើយទៅមុជទឹកមុជទឹកមកក្រោយមកឃើញព្រះបច្ចេកពុទ្ធកំពុងតែអង្គុយចម្រើនធរនៅ ក្នុងកពូតព្រៃធ្វើធរនៅក្នុងព្រៃហ្នឹង ហើយនាងវាដុតភ្លើងទៅឃើញថាអាំងភ្លើងវលងានោះមួយទឹកលងាអាំងដល់អាំងទៅឃើញស្បងចពភ្លើងឆេះប៉ុន្តែធម្មតាលោកចូលនិរោធធ្វើសមាធិបើលោកតាំងចិត្តថាមិនអាចអីបៀតបៀនបានគ្មានស្អីបៀតបៀនលោកបានទេអត់ប៉ះលោកបានទេដល់ភ្លើងឆេះអស់អញ្ចឹងទៅនៅសល់តែលោកនាងចាប់ដើមគិតអូតបរិជាដឹងវីវហើយបរិជាគោរពព្រះអង្គហ្នឹងណា ព្រោះឥឡូវយើងជ្រុលជាបានដុតហើយនោះហើយប្រមូលអស់មកដាក់ថែមតែមកណាឲ្យប្រមូលអស់ទាំងកងទាំងកងហើយមនុស្សអង្គុយនៅតែស្ងៀមសោះហើយទៅធ្វើបាបលោកកើតណាឃើញទេប្រមូលមកទាំងកងទាំងកងដុតលោកទៅឆេះអស់អាលីងហ្នឹងឃើញទេដល់ពេលយើងមើលផែនផលកម្មផលពីអតីតទៅបានថាអូវាគួរមែនហើយជាតិហ្នឹងអញ្ចឹងបានព្រះអង្គសម្ដែងថា នាងហ្នឹងជាតិនេះមិនគួរមែនប៉ុន្តែជាតិមុនវាគួរហើយព្រោះធ្លាប់ដុតលោកអញ្ចឹងឃើញទេដល់ពេលយើងឃើញយើងទទួលយកខ្លួនយើងអញ្ចឹងហ្មងដល់ពេលឃើញយើងទទួលយកណានឹងទី1ចំណែកឯនាងមាកណ្ដយានាងបាន សាង កម្មបច្ចុប្បន្នបច្ចុប្បន្នដល់ថានាងដុតនាងសមាវតីព្រោះនាងអត់ទាន់បានសាងកម្មពីអតីតជាតិគឺបច្ចុប្បន្ននេះតែម្ដងអញ្ចឹងដុតនាងសមាវតីកម្មឲ្យផលត្រូវគេកប់ត្រឹមកកដុតទង្រោះដូចគ្នា អាហ្នឹងគេហៅកម្មពេលបច្ចុប្បន្នអញ្ចឹងវា វាវាកម្មវាវាអត់គិតទៅណារួចទេអ្នកខ្លះវាផលពីអតីតផលបច្ចុប្បន្នចឹងញាតញោមខំតសាងល្អខំតប្រព្រឹត្តអំពើល្អខំតតន្សំនៅពូជល្អនៅក្នុងខ្លួនរបស់យើងទៅ ដើម្បីបថយអកុសលម្ដងតិចមួយជាតិតិចមួយជាតិតិចយូរយូរទៅគឺញាតញោមស្ដៅអស់ហើយបានសបាយបានសំណុក សុខខ្លួន ទីបំផុតនៃជាតិបានរួចចាក់ទុកទាំងអស់គ្នាសូមអនុមោទនា